ឯងឯងកំងអាណាថោកថោកពោសាច់ស្វិតតិចទៅគៀមបានយូរចាក់ទឹកចូលស៊ុបថែមញយញយទៅសំណុកហត់ដាក់ម្ទេសឲ្យច្រើនដើម្បីញ៉ាំតិចតិចញ៉ាំផឹកទឹកញ៉ាំផឹកទឹកទៅវាឆាប់ឆ្អែតណាឯងចាអូយនិយាយអញ្ចឹងពេលមកហូបអីម្ដងម្ដងខ្ញុំមិនចេះតែនឹកដល់ពួកកូនកូនយើងហឹម ជាម៉ែអើគេវាតែប៉ុណ្ណឹងហើយបើចិញ្ចឹមកូនមិនបានល្អគេថាមកពីម៉ែឪចិញ្ចឹមកូនមិនល្អក្នុងលោកនេះមានម៉ែឪឯណាដែលចង់ឲ្យកូនអាក្រក់នោះនិយាយចឹងណាខ្ញុំអឺស្គាល់មេការនៅហាងនេះថ្ងៃមុនខ្ញុំបានជួបគេម្ដងដែរហើយខ្ញុំក៏បានសុំឲ្យកូនយើងអាកូននិងអាកម្មមកធ្វើការនៅទីនេះ ធ្វើអ្នកបម្រើនៅទីនេះគេហៅថាក្មេងប្រុសរៀបចំទៅវាព្រោះស្ដាប់បន្តិចណាអូនិយាយដើមម្ដងហ្មងជំរាបសួរអ្នកស្រីណែចាជំរាបសួរចាបាទជំរាបសួរសុំទោសផងណាដែលឲ្យអ្នកស្រីនិងស្វាមីរងចាំយូរព្រោះថាមុននេះបន្តិចរវល់ការងារច្រើនពេកហើយជាការងារដែលមានប្រយោជន៍ជាការងារដែលអ្នកស្រីបានប្រាប់ទើបទុកអ្នកស្រីខ្លោយគេ មិនអីទេចែខ្ញុំដឹងតែទោះយ៉ាងណាខ្ញុំអរគុណចែហើយដែលចែទទួលយកកូនខ្ញុំទាំងពីរហ្នឹងឲ្យធ្វើការនៅទីនេះខ្ញុំសប្បាយចិត្តខ្លាំងណាហើយកូនអ្នកស្រីគិតអញ្ជើញមកថ្ងៃណាដែរកូនអ្នកស្រីឆ្លាតទេអត់ធ្មត់តស៊ូកម្រិតខ្ពស់ទេ ធ្វើកាយវិការរហ័សរហួនទន់ភ្លន់តាក់ទាញសម្ដីសុភាពរៀបសារផ្អែមត្រជាក់ហើយទឹកមុខញញឹមញញែមស្រស់ស្រាយសម្រាប់ភ្ញៀវទេសំទោសផងក្មួយខ្ទើយមុខស្រស់យកកូនពូមកធ្វើការឬក៏មកថតកុនចឹងណាណែពូហៅខ្ញុំក៏អក្រក់ស្ដាប់យ៉ាងនេះ នាងខ្ញុំណាឈ្មោះចៅរ៉ូសារ៉ូសាហានីកូកូរីអាន់ហ្វេកអញ្ចឹងជប់ហៅខ្ញុំអាក្រក់ស្ដាប់អញ្ចឹងទៀតទៅទៅចូលចិត្តសោះសំទោសសំទោសចែប្តីខ្ញុំក៏មិនសូវដឹងអីទេអឺចែឥឡូវខ្ញុំខលហៅកូនខ្ញុំមកជួបចែឥឡូវហ្មងបានទេអីទេកើតមកជាស្រីស្អាត ត្រូវតែមានចិត្តទូលាយមិនជីចេះបកែប្រកាន់អីច្រើនទេអញ្ចឹងខ្ញុំខលហៅកូនខ្ញុំឲ្យមកជួបចាយតែម្ដងហ្មងណាម៉ាប៉ាអកោអកម្មម៉ាយកពួកឯងទាំងពីរផ្ញើឲ្យធ្វើការមួយចាយវាសួរចាយតែកូនអើសួរចាយតែកូន ជំរាបសួរចាយទៅចាយចាយបានហើយឯងក៏ដាច់សាច់ម្លេះចូលចិត្តសោះអើយអឺសំទោសចាយកូនខ្ញុំមកវានៅក្មេងវាមិនទាន់យល់អីអស់ទេកុំប្រកាន់ពួកវាអីណាអឺជួយប្រដៅប្រដៅគ្នាផងទៅសុំផ្ញើផងណាឌីងខ្ញុំយល់មកដល់អ្នកស្រីទេណា អ្វីដែលអាចលើកលែងឲ្យបានខ្ញុំលើកលែងបានតែអ្វីដែលមិនអាចលើកលែងឲ្យបានខ្ញុំប្រកាសណាស់ថាមិនលើកលែងបាទចាយខ្ញុំយល់ហើយនេះតុងទឹកកន្សែងសាប៊ូធ្វើការឥឡូវនឹងហ្មងចាយត្រូវហើយពីព្រោះខ្ញុំចង់ដឹងពីសមត្ថភាពរបស់ពួកឯងមិនគួរប្រកែកខ្ជិលមែន ពួកកូនកូនខ្ញុំមកវាមិនចេះខ្ជិលច្អោសទេ នៅផ្ទះហ่าពួកវាអាសាណាស់ចៅអើយវាគ្រាន់តែឆ្ងល់ទេណែកុំតមាត់កុំសួរនាំច្រើនពេកមើលយីនិយាយច្រើនកុំតមាត់ចាយលឺហ៎បាទបាទម៉ាក់អស់ហើយអញ្ចឹងហាឯងយកចានទៅលាងហើយឯងយកកន្សែងជូតតុកជូតអីអីទៅណាពួកឯងទាំងពីរនាក់ត្រូវតែលាងចាននេះឲ្យអស់ ត្រូវលៀកក្នុងភាពរហ័សរហួនហាមយឺតយ៉ាវហើយប្រសិនបើមានធ្វើឲ្យបាយចានមួយត្រូវកាត់លុយទោះបីជាការប៉ះទង្គិចធ្វើឲ្យប្រេះសំបីតែកូតមួយឆ្នោតក៏កាត់លុយដែរហាមឈរជជែកគ្នា ក្នុងម៉ោងធ្វើការហាមលេងសើចតែចំពោះមុខភ្ញៀវត្រូវតែញញឹមញញែមរុះរាយរាក់ទាក់ដាក់ភ្ញៀវចែ ចុះពីអ្នកខ្ញុំទៅឆ្លាក់ជូនូបានអត់ហើយមិនទៅទៅពួកឯងប្រងជូននៅកន្លែងហ្នឹងហ៎ចុះបច្ច័យហាមនេះហាមហាមសឹកគាត់ទាំងអស់ហើយហ្នឹងនឹងហើយដើម្បីឲ្យពួកឯងបានដឹងថាការដែលយកលុយគេមកចាយមួយរៀលមួយរៀលវាលំបាកប៉ុណ្ណាដូច្នេះពេលបានមកធ្វើការនៅកន្លែងនេះគួរតែយល់ពីអារម្មណ៍ពួកគាត់ខ្លះផងបង đường này sao gửi thì đó chạm màu anh do cái chén mà đã chan thôi được à cam cam mày vậy chưa bông biết bàn cặp lùi cô à cam nãy cam mới được cam mới ក្មេងសងហៅគេអាបាច់ប៉មមួយវាបងទៅការបង្កើបង្កាំវ៉ាអេហើយមកនឹងទៅអីនេះមានការអីមកទៅអីមានកំណត់ផ្ទះខ្ញុំបរិញពេកហ្នឹងណាអត់មានអីធ្វើហើយម៉ាក់ត្រឹមតោដប់អត់ហើយហើយប៉ាអង្គុយចិននំចុះមិនកំណត់ជួយធ្វើនំគាត់អូយលេស៊ីណាប៉ាអេងរីរហូតអញ្ចឹងធ្វើអីក៏មិនត្រូវចិត្តដែរអញ្ចឹងនៅចិត្តគាត់ឲ្យគាត់ជេរទេ ណាគុកមិនមែនប៉ាជេរឲ្យតេទេអត់ប្រយោជន៍ទេមកពីហើយនេះវាខ្ជិលច្អោះហ្មង No បងកុំសេអញ្ចឹងណាអេមណត់អញ្ចឹងទេណាដែរខ្ញុំបានប្រាប់ឲ្យមែនទេថាក្នុងម៉ោងធ្វើការហាមឲ្យគេមកទីនេះអេចែឆ្នាំហ៎នេះឃើញពួកខ្ញុំកំពុងលេងលុតកស៊ូលុតមកមែនយីនឹងផ្ទៃដល់រូននេះប្រហើនណាហ៊ានមកនិយាយបែបនេះជាមួយយើងផង ណែឯងមិនឃើញទេថាបងប្អូនរបស់ឯងតែពីរនាក់នេះកំពុងតែធ្វើការឲ្យយើងណែប្រទេសវិញកំធ្វើចៃខឹងណាចាំតែចាំនិយាយគ្នាណូខ្ញុំអត់យល់ទេខ្ញុំនៅនឹងតែហាងនេះបើកន្ទប់ភ្ញៀវអីមើលឲ្យតែមកប៉ាន់សុំអាចារ្យមកនេះកោឆាប់ចាប់អូនស្រីបងឯងចេញពីហាងយើងភ្លាមយើងមិនទទួលទេទៅទៅតែវិញណូខ្ញុំអត់យល់ទេថាគាត់ឯណាខ្ញុំអត់យល់ទេ អត់ទេអត់ចេញទេមកទៅមកអរំណាចេញពីហាងចេញចេញអូយសាផាយសាផាយងាត់ចែរោសាផាយនេះចែចែខោតើនេះមកឃើញដែរតាចែរបស់ពីមុនណាអ្នកស្រី ចាអាចាប់យកកូនផ្ទៃរបស់អ្នកស្រីចេញពីហាងខ្ញុំភ្លាមមុនពេលដែលខ្ញុំដេញអ្នកស្រីនឹងកូនអ្នកស្រីមកធ្វើការនៅទីនេះអត់ទេអត់ទេចាអត់ទេកុំធ្វើអញ្ចឹងឯណាឲ្យលឿន ខ្ញុំសុំវរចាឯអាកុកមិនក៏ឯងមករស់នៅទីនេះអញ្ចឹងហ៎ម៉ាចាជាអ្នកខូចតើនេះមកអត់ឃើញដែរតាចាធ្លាប់ខ្ញុំមុនណានៅតមកតិចមិនក៏មិនស្ដាប់ឯងលឿនថយទៅផ្ទះអត់ហេម៉ែប៉ាប៉ាម៉ាប៉ាម៉ាហើយអូយអូយអូយអូយអូយអូយមួយតើអុយហើយហ្នឹងហើយដែលធ្វើឲ្យប៉ាបាច់ក្បាលអាមេនាំរឿង ស៊ីអត់អត់ស៊ីទេអាពុកឯងឃើញហ៎នេះឯងជីវិតផលរបស់ឯងបើមិនដោយសារតែឯងទេក៏ប៉ាមិនត្រូវរបួសក្បាលបែបនេះដែរ Sorry ប៉ាកូនដឹងខុសហើយវាមិនអីទេ ត្រឹមពកក្បាលប៉ុណ្ណឹងនោះវាជឿងសាមញ្ញសម្រាប់ប៉ាទេ សំខាន់ណោះបងបងរបស់ឯងគេអត់ការងារធ្វើមែនអត់ ណែថ្ងៃក្រោយកុំធ្វើអញ្ចឹងទៀតឬទេអូខេប៉ាខ្ញុំស្ទប់ធ្វើបែបនេះទៀតហើយតែកូនគឺពីពេកដែរកចាស់ម្នាក់នោះពេកញញញញហើយតែនឹងធ្វើបាបបងប្រុសទៀតមិនហើយប៉ាចាយម្នាក់ហ្នឹងមានកណ្ដិតអាក្រក់លើពួកយើងខ្ញុំស្គាល់ដែរម៉ាក់ម៉ែឯងមិនឲ្យខ្ញុំមកធ្វើការជាមួយមនុស្សចឹងម៉ាក់អាណិតកូននេះមើលមើលម៉ាក់ ដែរពួកឯងធ្វើការថ្ងៃដំបូងប៉ុណ្ណឹងសោះពួកឯងទៅអោយថាពិបាកហ៎តម្រាំម៉ាក់នេះធ្វើការរាប់ឆ្នាំតម្រាំចិញ្ចឹមក្បាលពួកឯងធំមកប៉ុណ្ណេះតាមតែពិបាកប៉ុណ្ណាពួកឯងមានតែចេះអាណិតមកអត់ហ៎ធ្វើការឲ្យគេវាមិនស្រួលដូចនៅផ្ទះទេដើរសួរគេគ្រប់គ្នាទៅតែយកលុយគេពិបាកអញ្ចឹង ព្រោះលុយគេរហមកឲ្យពិបាកអញ្ចឹងហើយចាឲ្យយើងវិញក៏ពិបាកដែរម៉ែចារ៉ូសាឲ្យពួកយើងធ្វើការវិញអត់ម៉ាក់ចាំស្អែកចាម៉ាក់ទៅអំបរគាត់ឲ្យឥឡូវម៉ាក់មិនហ៊ានទៅទេគាត់កំពុងខឹងចាំគាត់បាត់ខឹងសិនម៉ាក់ហើយចុះម៉ាក់សម្លឹងមកកូនត្រីឯងនោះក៏អញ្ចឹងដែរស្អែកចាធៀមខ្លួនទៅ ម៉ាក់ជូនឯងទៅជួបលោកតារកការងារថ្មីឯងធ្វើហើយអញ្ជើញឆាប់ងើបពីព្រឹកតិចទៅតប់ដេកដល់ថ្ងៃចាំងគូដូចរហដងពេកចេះធ្វើខ្លួនមានប្រយោជន៍ខ្លះផងការងារអីទៅម៉ាក់ជួយការលោកអូអូយម៉ែអឺធ្វើខ្លួនឲ្យល្អទៅណាកូនការងារវាពិបាកទាំងអស់ហ្នឹង វាគ្មានការងារណាដែលស្រួលទេទើបធ្វើឲ្យមនុស្សយើងនឹងវាមានភាពរឹងប៉ឹងនិងអត់ធ្មត់កម្រិតខ្ពស់ឬទេបាទប៉ែកូននឹងចង់ចាំអាកូនអាកូនអើយយេអានេះវាទៅណាវាចេះបែរ យបាទបាទលោកតាអឺអឺណែចៅណែណែអាអាទៅទិញសាប៊ូណាឲ្យតាបន្តិចមកសាប៊ូលាងចានណាចៅអញ្ចឹងចាំមកផ្លែសិនមិនដល់5នាទីចៅនឹងត្រឡប់មកវិញហេអានេះវៃហ៊ានបកកាយថាមិនទៅផងហេហេខ្ជិលម៉េះលឹងនេះអ្នកណយបាយស៊ីណាយ៉ាត់ទៅខ្ជិលពេកហេទៅលឿនលឿនមកគេវ៉េនេះសាប៊ូលាងចានអូតា លឿនទេលោកតាយើអានេះគិតតែពីដើរលេងហ៎អត់គិតបោះសម្រាប់មកទុកបោះចោលសម្រាប់មកពៀវាពៀកាពីតវត្តហ្នឹងហ៎អីអញធាក់អញមកជើងឥឡូវហ្នឹងហើយហ៎នេះគេលោកតាឲ្យខ្ញុំទៅទិញសាប៊ូលាងចានអីមិនក៏លោកតាមកចង់វាយខ្ញុំទៅវិញអាហ្នឹងទៅរួចស៊ីបាយហ្មងហ៎បានជាតិដល់មានសាប៊ូលាងចានលាងមកអញ្ចឹងអាហ្នឹងអាហ្នឹងអាហ្នឹងវា អាអាគុណអាគុណអាគុណហៃហៃប៉ែងាប់អាគុណហ៎អាគុណអោអូអូយ៉ាគៀបដៃបណ្ដោយអូយអាណែណែអាគុណចៅទៅយកពេលកន្លះមកគុណណាទៅយកទៅយកពេលកន្លះមកអឺអឺណែប៉ាគុណបាទខ្ញុំសួរឯងដូចឆោតឯងឈឺអត់ហ្នឹងអេ ដៃមនុស្សណាមិនមែនដៃជောទេលោកតាអូយនិយាយស្ដាប់គ្នាបានសោះអញ្ចឹងណែណែឯងមិនសុំទូខ្ញុំអីទេខ្ញុំមិនប្រកាន់ទេណាខ្ញុំមិនប្រកាន់ទេ ខ្ញុំបដាអាគុណវាខុសពេកណាដើរនោះអេមខ្ញុំគាត់វាយវាបដៅវាតែឲ្យវាងាប់ទេបាច់បារម្ភបាច់ភ័យអីទេណាណាបាច់ភ័យបាច់បារម្ភអីទេខ្ញុំមិនមែនសុំទោសលោកតានោះទេខ្ញុំខំ